កណាលើសំណួរជាបន្តទៀតញោមឈ្មោះសុកចន្ទ្រីគាត់ថ្វាយបង្គំលោកម្ចាស់គ្រូហើយគាត់សួរថានៅពេលដែលមានញាតស្លាប់គេហាមមិនអោយឆ្មាលោតរំលងសពតើហាមដើម្បីអ្វី ប្រសិនបើលោតរំលងសពតើមានអ្វីកើតឡើងណាមានជំនឿថាបើកាលណាចូលទៅខ្មោចអមនុស្សអីចូលអីអីចឹងអាហ្នឹងឮតែគេថាដែរអាត្មាក៏ចង់តែឃើញដែរ នឹងងើបផ្លែកមកចង់ចរចាគ្នាមើលហ្នឹងហើយព្រោះការញោមថ្មស្លាប់ញោមកណាស្លាប់កណាគ្មានអុយពីណាការពារស្អីទេសីមាស្អីកណាអត់អុយពាត់ទាំងអស់ហ្នឹងហើយឥឡូវអ្នកចូលរួមប៉ុនញោមដឹងទាំងអស់គ្នាគេថាមកពីកណាលោកថាទេលោកមិនលោកអីដូចតែគ្នាណាហ្នឹងហើយកណាអាចារ្យយោគីយកមកប្របីនៃមិនធ្វើអស់ប៉ុន្តែអត់ទេអត់មានបលែប្រឡប់អត់ទេឧទាហរណ៍ គេថាកូនសែងសពឪពុកចូលមិនបានទេវាចង្រៃចេះចុះមកថាសែងមកមកកូននឹងអស់សែងចង្រៃដាក់លើអាត្មាទាំងអស់ច្បាស់ណាមិននិយាយអត់ទៅគេណាធ្វើខ្លួនឯងហ្នឹងអាត្មាយល់ទឹកចិត្តញោមអាត្មាច្បាស់ណាថាគាត់ស្រឡាញ់កូនមិនម៉េចមានពើខ្លះកណាគាត់ណារែកទឹកធ្ងន់បន្តិចហ្នឹងគាត់ពិបាកចិត្តគាត់គាត់វ័យប្រាប់ថាឲ្យរែកតិចតិចគាត់បរៀនកូនឲ្យចេះធ្វើការទាំងអស់អត់ឲ្យកូនខ្ជិលទេ ប៉ុន្តែឲ្យធ្វើតាមកម្លាំងតែយើងដាក់លើសអត់បានគាត់ខ្លាចកូនឈឺហើយមើលពេលមួយកណ្ណាអាខ្យល់ខ្លាំងអាវាលតេងតងខាងលិចហ្នឹងទឹកលិចក្បាលហើយខ្យល់វាបោកមកអាលោកប៉ុនប៉ុណ្ណាណីហើយកណាសបាយបើក្តោងពីអ្នកប្អូនស្រីកណាហើយអាទឹកនោះវៃចូលឈិចឈិចឈិចចង់លិចដែរណាទូកនោះនិយាយពីគាត់ឈោនោះលើគោកពីចងាយមកដូចអាដេញស្វាបាត់កូនហ្នឹងណារត់ឆ្លេឆ្លាឆ្លេឆ្លាថាងាប់ហើយកូនហ្នឹង គាត់ទៅជួយក៏មិនតាន់មានទូកណាទៅជួយឆ្ងាយរាប់គីឡូបើគាត់ឃើញវាឆ្ងាយមកដល់គាត់ខឹងពេកពេលហ្នឹងគ្មានរបៀបដូចរាល់ដងរាល់ដងដូចថាដូចពេលណែនាំដល់មានពេលតិចសិនអីចឹងណាពេលនោះគាត់ខ្វល់ពេកគាត់ព្រួយពេកគាត់ទៅចុះពីទូមកគាត់ដកអីមិនបានដកអាសឹកសក្តិមកវិញឆ្វាច់ឆ្វាច់ចឹងបាទគ្មានឈឺទេបើមើលចិត្តគាត់ទៅវាឈឺខ្លាំងណាស់ហើយទឹកចិត្តអញ្ចឹងអញ្ចឹង ហើយគ្រាន់តែគាត់ស្លាប់ខ្លាចចង្រៃស្អីស្មាយល់ថាចិត្តគាត់ស្រឡាញ់ស្មាថាបើញោមស្មានឹងកើតជាស្អីមកដាក់ធានាស្មាឲ្យងាប់ស្អែកក៏ព្រមដែរញោមថាគាត់ស្លាប់ស្លាប់ឃើញស្មាលោករំលងមែនថាអត់អីផងហ្នឹងហើយលើតែគេថាណាស្អីតែលើគេថាហ្នឹងវាគ្មានស្អីទេអត់មានអីមើលបងអូនអ្នកនេះហើយអាចារ្យអីមកទាំងអស់គណៈថានៅស្ងៀមសូត្រធัวទៅតែឯងសូត្រធัวសូត្រអីទៅអត់ទេសមាអីកុំពាត់ គ្មានឲ្យពាត់ទេពោះញោមស្មាគ្មានចង្រៃអីទេនឹងអត់មានចង្រៃអីទេសពនេះគុំតែហើមប៉ោងស្អុយអត់យកទៅណាទៀតទុកមើលរហូតក៏ប៉ុន្តែដោយសារទុកវាមិនកើតវាហើមវាប៉ោងវាស្អុយទោះបីយើងដាក់ទុកមើលក៏វាប្រែរូបវាមិនល្អមើលអីទេនឹងបានយកទៅដាក់កន្លែងសំគួរទៅបើថាអត់ហើមអត់ស្អុយនៅតែប៉ុណ្្នឹងកណាអត់យកទៅណាកណា ទុកក្នុងកន្ទប់កណាបាត់ហើយណាអញ្ចឹងមកក្នុងកន្ទប់កណាកណាធ្វើរូបគាត់ធំមួយទុកមើលអញ្ចឹង ហើយមានស្អីខ្លាប់ភ្ញាក់អត់ទេអត់អត់ណាអ្នកទៅជួយ ពេលរៀបចំបនគឺបើកកតុបកណាទៅឃើញរូបញោមប្រុសមកយោហោរត់ប្រុយជុបជុបជុបជុបជុបជុបហ្នឹងហើយថាអត់មានអីគ្មានខ្លាចស្អីទេហើយដល់ពេលយើងបដោះពីការមិនខ្លាចយកតែមនោសញ្ចេតនាយកមកណាបងប្អូនកណាណាមួយដែលខ្លាចញោមប្រុសអត់មានលីង ណាដូចបងអូនស្រីកណាពូគេហ្នឹងពេលញោមប្រុសស្លាប់ទៅអាខ្នើយដែលគាត់សម្រានពេលគាត់ស្លាប់ហ្នឹងយកទៅកោយខ្លួនឯងហើយប្រាថ្នាចង់ឲ្យយសពឃើញទៀតទៅដេកកតុបម្នាក់ឯងមួយលើមិនខ្លាចស្អីអីខ្លះហ្នឹងអត់តែស្អីគាត់ធ្លាប់ប្រើមិនហ៊ានប្រើដែរដូចបងអូនពៅកណាប្រុសហ្នឹងក៏ចឹងដែរញោមស្រីហ្នឹងយកខោអាវគាត់អេទុកខ្ញុំខ្លះទុកពាក់ដើម្បីរំលឹកញោមប្រុសហ្នឹងហើយ ការបួសបានមួយភាសាណាបួសហើយគេសពស្លាប់គេមិនយកប្រឡងមកដាក់វត្តហើយយកហើយកណាសឹងក្រមប្រឡងប្រឡងក្រមណាសឹងលើនេះហើយមកឬគ្រេះក្រោះគ្រេះក្រោះទៅមកបែបហើយមកមកបែបយើងស្រុបស្រុបហ្នឹងគ្រូខ្លាចប៉ុន្តែកដៅហើយបែបកដៅប៉ុន្តែកាលហ្នឹងសង្ស័យមកហើយសង្ស័យគេថាវាដាក់ប្រឡងទៅគេថាមកយកវិញអញ្ចឹងណាកាលហ្នឹងនៅជឿផ្ដេសផ្ដាអញ្ចឹងដល់លើអាខ្លាចហើយ ណាអញ្ចឹងរឿងភ័យអញ្ចឹងណាមានប៉ុណ្ណឹងហ្នឹងហើយហើយមើលដូចមកមកប៉ុនញោមប្រុសហ្នឹងហើយចេញពីផ្ទះ ធម្មតាគេពាត់សីមាខ្លះគេអុកដុំថ្មអីមិនមកទៀតគេគូជើងក្អែកមេទឹកថ្មកណាអត់ឲ្យធ្វើទាំងអស់ហើយខ្លួនកណាហ្នឹងក៏កណាអត់ធ្វើអីដែរអត់ធ្វើអីដែរពូយល់ច្បាស់ហើយហ្នឹងហើយហើយហើយចេញពីផ្ទះនោះក៏គ្មានស្អីដែរអត់អត់មានអីងោះ រៀបចេញពីផ្ទះមានគេឲ្យយោបល់ថាត្រូវដាក់ក្បាលជ្រូកចេះថាញោមថ្មហូបអត់កើតទេនឹងហើយម្យ៉ាងទៀតញោមថាយល់ច្បាស់ណាស់ចុះខណៈនៅពីខែមុនស្លាប់ហ្នឹង នៅមាត់កើតហូបលេងកើតហ្នឹងមហូបអី ដាក់សឡឹងអញ្ចឹងបានទឹកទឹកតិចតិចតិចតិចហើយចុះទំងំតែដាច់ខ្យល់ហើយក្បាលជ្រូកហ្នឹងដាក់ប្រឈឺអីមែនឥឡូវហ្នឹងដាក់ដាក់ប្រឈឺមកអញ្ចឹងក៏អត់ឲ្យដាក់អត់មានអីទេចេញទៅ ហើយទៅដល់នោះទៅកន្លែងដីកន្លែងដាក់គ្មានហៅ គ្រូណាមកម៉ែអស់លុយម្រាលទេកណាទៅមើលតាណាដាក់តំណងដើម្បីធ្វើសួនធ្វើអីស្អាតកណាទៅមើលខ្លួនឯងគ្មានបើក្បួនបែកកណាទៅមើលតំណងតាណាដាក់តំណងហ្នឹងហើយកណាវាអត់មានព្រឺអីសោះហ្មងអារឿងចឹងចឹងឥឡូវណានឹងព្រឺរឿងស្អីវាច្បាស់មកពីច្បាស់ណាប៉ុន្តែប្រពៃណីបាច់លេខធ្វើធ្វើឲ្យពយលទៀតសួរថាខ្មោចអ្នកណាខ្លះដែលធ្វើពយលដូចកណាធ្វើ ពេលប្រាយលេខឲ្យក្មេងៗទៅប្រាយលេខហើយតែងស្មូតដើម្បីបញ្យល់ថាលេខហ្នឹងវាមានន័យយ៉ាងម៉េចម៉េចម៉េចម៉េចប្រពៃណីអាគ្រប់តាអាស្រឡាញ់តាហើយស្រឡាញ់មិនមែនធ្វើទាំងងើទេណាទៅបញ្យល់មានហេតុផលបានធ្វើហ្នឹងមិនចេះតែធ្វើទេណានឹងលើគេថាឡាគេធឺគឺមិនអីទេកណាសូមអរគុណច្រើនសម្រាប់ការបកស្រាយរបស់លោកចាស់គ្រូកណាសំណួរជាបន្តញោមគាត់ឈ្មោះតស៊ូក្នុងជីវិតថ្មីឈ្មោះព្រោះ ណាតស៊ូក្នុងជីវិតថ្មីណាសូមប្រកែសំណួរលោកចាស់គ្រូថាតើមនុស្សដែលយើង ជួយហើយបែរជាមកថ្កល់ទោសនិងរមើនិងរមើគុណទៀតតើបុគ្គលនោះចាត់ទុកថា អស់កម្មឬអស់កម្មនឹងយើងដែរឬទេឬបុគ្គលនោះអស់និស័យនឹងយើងដែរឬទេណាប្រកែលោកចាស់គ្រូអឺបើយើងគិតមើលយើងចាត់ទុកថាមនុស្សរមិលគុណអញ្ចឹងណា រមើលគុណរមើលគុណហើយប៉ុន្តែយើងអ្នកជួយនឹងមិនដែរមិនដែរនៅពេលដែលគេអញ្ចឹងនឹងយើងមិនដែរតែយើង ស្ដាយទេ ពេលយើងជួយគឺមិនសមជួយអានឹងសោះហើយក៏តេះដៀលទៅក៏និយាយអាក្រក់ពីគេអីចេះអញ្ចឹងដែរអត់ទេបើសិនជានៅតែក្នុងលក្ខណៈហ្នឹងនៅតែឈឺចិត្តមិនសមជួយទៅហ្នឹងអាហ្នឹងយើងមិនតាន់ឈ្មោះថាជួយដោយស្មោះទេ ពាក្យថាជួយដោយស្មោះជួយដោយមិនចង់បានអីអាការតបមកវិញក៏យើងអត់ចង់បានដែរហ្នឹងហើយប៉ុន្តែវាច្រើនចេះយើងវាច្រើនថា បើអ្នកដែលយើងមិនដែលជួយមកធ្វើអីដាក់យើងបកមកធ្វើអាក្រក់ដាក់យើងមុំហ្នឹងណាប៉ុន្តែមនុស្សណាដែលយើង ជួយឲ្យបែរមកខំយើងវិញខឹងខ្លាំងអាយ៉ាអាអំពិលដោះវាអាចយ៉ាអាកពើវិញបងយ៉ាឯងចេះចុះវាមិនមែនរឿងអ្នកនឹងធ្លាប់យើងជួយឬក៏មិនធ្លាប់ជួយទេ សំខាន់គឺយើងប្រកាន់ទេ ណាប្រកាន់ហេតុអីបានមនុស្សដែលយើងអត់ធ្លាប់ជួយបើមានបញ្ហាមួយយើងយើងអត់មានរឿងអីរំលើកច្រើនទេហ្នឹងហើយក៏ឆាប់បាត់ទៅវិញដែរតែបើមនុស្សណាដែលយើងធ្លាប់ជួយភ្លេចយើងឬក៏និយាយអីពីយើងគឺតាំងអាយើងជួយពីប្រមាណមកនឹងក្តៅឆេវមកតែហ្នឹងរឿងរឿងយើងឲ្យរបស់សំណោះសំណោះដៃបើគុំជាមនុស្សដែលយើងជួយអត់សូវខឹងហ្មងអញ្ចឹងយើងនៅតែនឹកអាគុណសម្បត្តិរបស់យើងនឹងនឹកតាគុណសម្បត្តិរបស់យើងណា មានតែគុណទៅគេនឹងវាអត់ស្រឡះឲ្យគេមែនទេណាទាញមកដើម្បីបង្ហាញតែខ្លួនឯងហ្នឹងមានគុណទៅលើគេអាហ្នឹងឯងអញវាអត់អស់ពីអញហ្នឹងណាកើតទុកនឹងជាង មនុស្សដែលមិនយើងមិនធ្លាប់ជួយហ្នឹងហើយធេតពិតទៅដែលព្រះអង្គសរសើរថាបបការីជនដែលកម្រនោះគឺថាបបការីជនអ្នកជួយគេអ្នកធ្វើគុណដល់គេដោយគ្មាន ចង់បានអីមកវិញសូម្បីតែអាភិបដែលគេដឹងហ្នឹងអ្នកខ្លះនៅចេះទៀតនៅទៀមទៀតថា ណែណែណែខ្ញុំជួយនេះគ្មានចង់បានអីមកវិញកុំមកធ្វើបាបអញណាបានអាហ្នឹងគាត់ចង់ណាមានផុតពីចង់ណានោះចង់ឲ្យគេដឹងហ្នឹងហើយទីមួយចង់ឲ្យគេដឹងថាអញមិនចង់បានអីទីពីរហាមគេមិនឲ្យមកធ្វើអីនោះហ្នឹងហើយចុះមិនក៏ហាមតែមនុស្សដែលយើងជួយមនុស្សផ្សេងយើងអត់ហាមទេមិនក៏ចាំបាច់ចែកអញ្ចឹងឃើញទេវានៅតែមិនរួចទេវានៅតែវ៉ាន់វ៉ាន់វ៉ាន់វ៉ាន់វ៉ាន់មានន័យថា បើរឿងថ្មីវាកើតឡើងដោះស្រាយទៀតទៅនៅនឹងមកធ្វើអីដាក់យើងឥឡូវសួរថាមកធ្វើអីដាក់យើងពាក់ព័ន្ធនឹងរឿងច្បាប់អត់អាធ្វើឲ្យយើងវិនិច្ឆ័យមុខរបរអត់ពាក់ព័ន្ធដល់ច្បាប់ព្រំតនអត់ភូមិបាលច្បាប់ស្អីស្អីដែលធ្វើឲ្យវាពាក់ព័ន្ធដល់ការរស់នៅរបស់យើងអត់បើពាក់ព័ន្ធដល់ផ្លូវច្បាប់ធ្វើផ្លូវច្បាប់មិនបាច់យកមកបោកទេអាហ្នឹងអញធ្លាប់ជួយពីមុនមិនបាច់ទេបែអ្នកជួយមែនទែនកុំលឹកអាហ្នឹងអ្នកជួយដល់កុំលឹកអាហ្នឹងអត់ចាំបាច់ តាមលឹកហ្នឹងយើងវាឈឺចិត្តវាមិនមែនគេអ្នកឈឺទេយើងចេះតែគិតថាលើកឲ្យវាដឹងឲ្យវាអីអញ្ចេះចោះថាអត់ទេបើគេមងក្បត់យើងហើយយើងនិយាយមិនមិនស្រួលគេគេថាយើងមូលបកាច់បហាគេគេទៀតណាព្រោះពេលយើងជួយគេមានលិខិតស្នាមណាមែនទេណាយើងជួយគេជួនកាលយើងស្រឡាញ់យើងអីយើងឲ្យលុយឲ្យកាក់មានលិខិតស្នាមស្អីណាមានក្បោះត្រាថ្ងៃនេះអញជួយប៉ុណ្ណេះ ថ្ងៃនេះអញជួយប៉ុណ្ណេះប៉ុន្តែបើយើង ជួយឲ្យដើម្បីយកអត្រានឹងយកមកបង្ហាញគេក៏ជួយមិនស្មោះដដែលហើយទម្រាំទៅវាអត់អាអាផោះតាងអត់ស្អីយកមកនិយាយសាធារណៈគេថាណែណែនិយាយប្រកាច់អញទៀតយើងទៅជាមនុស្សរួមគ្រោះវិញណាអញនិយាយស្រួលស្រួលព្រោះយើងអត់ដែលមានគំនិតអាក្រក់ពីមុនមកទេហើយដល់មនុស្សចង់ក្បត់យើងគេមិនដឹងគិតតាំងពីថ្ងៃណាមកដល់ទំផ្ទុះថ្ងៃហ្នឹងអញ្ចឹងគេមានល្បិចច្រើនជាងយើងយើងផ្ទុះមិនស្រួលយើងទៅជាជនរួមគ្រោះទេណា ណាទៅជនរងគ្រោះអញ្ចឹងបានថារឿងអីបានព្រះអង្គថា ធ្វើអីកុំអោយឲ្យយកគំរូតាមសัตว์ស្លាប់ទៅណាអត់មានស្នាមចង់និយាយថាធ្វើអីវាមិនសាងកំហុសដោយការខឹងក្រោធនិយាយដោយការតូចចិត្តអាហ្នឹងស្នាមជាធម្មតាស្អីតែវាប្រេះស្រាំស្នាមតែប្រេះស្រាំស្នាមតែកាលណាវាអត់ប្រេះអត់ស្រាំអត់ស្នាមឃើញទេចិត្តយើងតែកាលណាវាបែក ឥន្ទ្រីយបាយសតិបាយបញ្ញាចេញហ្នឹងវាផ្ទុះអកុសលចេញមកមានព្រះស្រាមមាន មានកន្លែងចន្លោះប្រហោងហ្នឹងហើយអញ្ចឹងបើបីដោះស្រាយមិនបោកអាកន្លងទៅហើយមិនបោកអញ្ចឹងអ្នកសួរមិញថានិស័យមិននិស័យអាត្មាមិនដឹងទេគ្មានគ្មានដឹងថានឹងនិស័យអីនិស័យអីកម្មពីអីពីមុនមកគ្មានណាដឹងឯងមានណាដឹងឯងបើគាត់ថាទៅមុខតិចយើងធ្វើម៉េច យើងគ្រាន់តែចាច់ថាអឺមនុស្សនឹងល្មើលគុណយើងចាត់ជាមនុស្សអត់ល្អប៉ុណ្ណឹងទៅប៉ុណ្ណឹងបានណាចាត់ទុកតែប៉ុណ្ណឹងស្គាល់មុខតែប៉ុណ្ណឹងឯងហើយទៅមុខទៀតមើលទៅបើគ្រាន់តែគេនិយាយធម្មតាទេអើហ្នឹងធម្មតាទៅចុះតែបើពាក់ព័ន្ធច្បាប់អាហ្នឹងចាំយើងរត់តាមច្បាប់ឯងមិនបាច់បោកទេមិនបាច់បោកបោកតែពីមុនអញជួយវាសោះអាហ្នឹងធ្វើឲ្យគេកាន់តែក្តៅហ្នឹងអញ្ចឹង ណាសូមអរគុណលោកម្ចាស់គ្រូអឺកណាបង Sky ខ្ញុំកណាសូមថ្វាយបង្គំប្រគុណម្ចាស់ដោយសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅរកពាក្យថ្លែងពុំស្មើដោយសេចក្តីអំណរគុណថាព្រះអង្គជាម្ចាស់បាននាំយកនៅធម៌ពិតមកនិយាយប្រាប់ដល់ពុទ្ធបរិស័ទឲ្យភ្លឺស្វាងនិងយល់ច្បាស់អរព្រះគុណទៀតអូមែនសួរគណៈអឺ តែមានសំណួរមួយទៀតនេះញោមគាត់ឈ្មោះមុតមុតកាន់ជាគ្រូណាគាត់ថ្វាយគុំលោកម្ចាស់គ្រូហើយគាត់សួរថាជាប្រសងតើវត្តសំណួរដែរគណៈសូមអធិស្ឋានលោកម្ចាស់គ្រូបន្តិចនេះមានសំណួរមួយទៀតនេះញោមគាត់សួរញោមឈ្មោះសុកចន្ទ្រីគាត់សួរថាអឺគាត់បានប្រកេនបច្ច័យនឹងប្រេងមសួតដល់ប្រសង រួចហើយ មានសេចក្តីសង្ស័យថាព្រះសង្ឃអង្គនោះយកទៅដើម្បីប្រយោជន៍ផ្ទាល់ខ្លួនមិនបានយក ទៅដាក់វត្តទេ ថាគាត់មានទោសយ៉ាងណាដែរណាគាត់សង្ស័យអញ្ចឹងទោសស្អីមនុស្សយើងតែស្អីមិនច្បាស់វាកើតតែការសង្ស័យអូតូម៉ាទិកអាសង្ស័យបែបហ្នឹងវាមិនមែនជាវិជ្ជកិច្ឆាទេ យើងកុំចិត្តថាឲ្យតែសង្ស័យសិតតែរឿងអាក្រក់ព្រោះឧទាហរណ៍ថាអឺរឿងមួយ រឿងព្រះរហន្តពួរជ្រៃអាហ្នឹងកើតពីការសង្ស័យប៉ុន្តែសង្ស័យនឹងល្អចេះសង្ស័យទៅចេះតាមដានបើជឿស្លងហ្មងអានឹងគ្រោះថ្នាក់ប៉ុន្តែមិនមែនសង្ស័យហើយទៅជេរទៅបញ្ចោអីទៅគឺថាត្រូវរកការពិតហ្នឹងហើយហើយបើមិនរកទេក៏យើងជិះឲ្យឆ្ងាយទៅ ចឹងឯងអឺចុះកណាធ្លាប់គូរូបឲ្យដាក់សរសេរណានឹងកាលហ្នឹងល្បីព្រះរហន្តដើរលហេមឡាមពេញស្រុកខ្មែរកណាសរសេរឥឡូវដូចរៀងស្ងាត់ពេលស្ងាត់តែនេះបាទគ្នាគេនៅតែនេះណាអឺវានៅញោកភ្នំមួយចឹងទៅ អាខាងក្រោយគាត់លោកហ្នឹងវាមានពួរជ្រៃអារឹសជ្រៃហ្នឹងវាបតោករហូតទៅដល់ក្រោមហ្នឹង ផ្លូវកាត់ហ្នឹងហើយវាមានអាព្រៃរបស់របបបាំងអាហ្នឹងមើលទៅវាអត់ឃើញទេហើយឲ្យតែគេទៅមុនឆានអីហ្នឹងលោកតាំងទៅមុនហ្នឹងដូចឧទាហរណ៍ថាឥឡូវគាត់លោកគាត់លោកនៅអញ្ចឹងនេះគាត់លោកនៅអញ្ចឹងណាហើយអាផ្លូវវៀងពីជើងភ្នំមកវៀងមកយ៉ែអញ្ចឹងហើយផ្លូវហ្នឹងវាវាមកយ៉ែដើរទៅយ៉ែវៀងវាហ្នឹងមកដើរទៅយ៉ែក្រោយគាត់លោកក្នុងក្រោមជើងភ្នំហ្នឹង អាខាងក្រោយនេះវាមានពួរជ្រៃហ្នឹងដល់គេមកមុនលោកថាំងទៅមុនហ្នឹងអាត្មាទៅ plate ដល់ទៅមុនទៅមុនដល់ពេលគ្រាន់តែគឺជុំនោះលោកចងបាត់ចងអីប្រញាប់ប្រញាប់ញាប់ញាប់ចុះតាមអាពួរជ្រៃនឹងចុះចុះមកដល់ក្រោមមកឈរនៅមុខនេះគេដើរមកដល់ឃើញលោកនៅមុខនេះហ่ะលោកម្ចាស់មកតាមណាកុំសួរត្រឹកុំសួរផ្លូវមកផ្លូវទៅរបស់អ្នកចម្រើនដោយចិត្ត ចង់ប្រាប់គេថាឯងព្រះរហន្តហ្នឹងណាកុំសួរផ្លូវមកផ្លូវទៅរបស់បុគ្គលអ្នក ចម្រើនដោយចិត្តចង់ទៅតាមណាចង់មកតាមណាអីគេទៅអូលោកម្ចាស់អស់ចាហ្នឹងដូចធ្វើដូចទៅមែនតែនអញ្ចឹងណាធ្វើដូចមែនតែនអញ្ចឹងហ្នឹងហើយហើយណែនចាំឯរឿងហ្នឹងនិយាយតិចមើលអឺហើយពេលលោកចង់មកដល់ហើយពេលលើក្រោយហ្នឹងគេទៅមុនទៀតគេ គេសង្ស័យណាគ្រូគេសង្ស័យមិនមិនលោកមិនលឿនមិនអពេលហ្នឹង គេទៅលបមើលទៅពេលឃើញលោកចោះចាគ្រូពេលចោះឲ្យកាត់ខ្សែធ្លាក់គេថាមានប៉ុណ្្នឹងចាគ្រូតែហ្នឹងកាត់បន្តិចរឿងនេះវាអញ្ចឹងប៉ុន្តែអ្នកដែលសង្ស័យហ្នឹងបណ្ឌិតណាគេណាណាព្រោះអ្នកភូមិជឿអស់ហើយនៅសល់គាត់មួយនៅសល់គាត់មួយគេណាហើយគាត់ហ្នឹងគេហៅថាបណ្ឌិតបរោះទៀតហ្នឹងនៅ ក្នុងហ្នឹងគឺបណ្ឌិតបរោះទៀត អញ្ចឹងការសង្ស័យបែបហ្នឹងវាមិនមែនរឿងអកុសលទេអានឹងចាំជិះធួយជាវិញសង្ស័យកន្លែងហ្នឹងគឺលក្ខណៈការគិតពិចារណាហ្នឹងជាយោនិសោឯងជាលក្ខណៈយោនិសោពីព្រោះគាត់គាត់ទីមួយគាត់យល់ថាមនុស្សវាកើតពីការយល់អាការសង្ស័យរបស់គាត់កើតពីការយល់ត្រូវមនុស្សអ្នកចម្រើនដោយចិត្តពិតប្រកបទីមួយអត់អួតទីពីរអត់ចង់ឲ្យគេដឹងទៀត ហ្នឹងតែមនុស្សនេះចង់ឲ្យគេដឹងថាខ្លួនអញអ្នកគ្រាន់បើអញ្ចឹង something wrong ហ្នឹងហើយគាត់មិនចង់ឲ្យមនុស្សហ្នឹងមនុស្សនៅក្នុងភូមិទាំងអស់ហ្នឹងចាញ់បោកមនុស្សកកអញ្ចឹងកើតពីចិត្តល្អហ្នឹងសង្ស័យមែនប៉ុន្តែកើតពីចិត្តល្អហ្នឹងមិនមែនសង្ស័យក្នុងពុទ្ធពធប្រសងអីផ្សេងទេសង្ស័យក្នុងមនុស្សតែក្នុងបុគ្គលអាក្រក់តែដល់អញ្ចឹងទៅគាត់លួបមើល តលោបមើលមានគេទៅមុនគាត់លោបមើលលោបមើលមានអីគេដើរទៅចឹងហើយគាត់នៅពួនមើលលោបទៅតាមណាហ្នឹងដល់ចឹងទៅស្អីព្រឹបប្រាប់ទៅចងបាតចងអីចោះតាមនឹងមែនមកអូហោះតាមនេះតើហោះមែនហ្នឹងហើយតែគាត់ណាត់គ្នាគាត់ដល់ពេលលោកទៅបាត់គាត់យកកបិតយកទៅ តូអាអាវហ្នឹងខាងខាងក្រោមបន្តិចមិនខាងលើពេកបើអាគៀនខាងលើណាប៉ុន្តែឧទាហរណ៍អាស្បែកវាខាងនេះគាត់អត់គាត់អត់កាត់តែគាត់កាត់ខាងនេះកុំឲ្យមើលឃើញនឹងទុកបន្តិចទុកអាស្បែកស្បែកវាហ្នឹងហ្នឹងហើយហើយដល់អញ្ចឹង មានគំមុនទៀតគាត់ហៅអ្នកស្រុកឲ្យមកលួបចាំមើលព្រះរហន្តហោះព្រោះយើងមិនដែលឃើញលោកហោះទេបើអញ្ចឹងកាលពីអត់ជឿអ្នកហៅវាហ្នឹងមកមើលហោះព្រោះបើទៅនិយាយថាកុហកអ្នកស្រុកវៃងាប់ពួកគេជឿតែព្រះរហន្តហើយ ដូចគណៈហ្នឹងឯងនិយាយរឿងព្រះអរហន្តព្រះរហាមស្អីហ្នឹងសិស្សគេខឹងណាខ្លាំងណាណាតែគេជឿថាព្រះអរហន្តហើយអូមិនបាយទេបាសមិនបានទេបងតែគេជឿថាព្រះហើយកណានិយាយសឹងមិននៅចិត្តអីបែបកណាដបងហ្នឹងយ៉ាងនោះការពេលព្រះរហន្តគេអញ្ចឹងស្អីវាតមាន បញ្ញាដែរដើម្បីហើយគាត់មិនមែនថាណែមកមើលលោកកុហកអូត្រូវដបងរបស់គេឥឡូវហ្នឹងគាត់មានបញ្ញាទៀតគេណាតោះទៅមើលលោកម្ចាស់យើងហោះ ព្រោះលោកហោះមិនដែលឲ្យយើងឃើញទេតែលោកឃើញលោកអត់ហោះទេដល់យើងលាក់ខ្លួនឃើញទេឆ្លាតទេនឹងនឹងដល់យើងលាក់ខ្លួនកុំឲ្យលោកឃើញបានលោកហោះតែយើងឃើញលោកអត់ហោះទេព្រោះព្រោះព្រះរហ័នលោកមិនចង់ឲ្យណាដឹងលោកខ្លាំងបកែអីលោកមិនចង់ទេខ្វះអីអាល្បិចហ្នឹងគេប្រើស្រុកស្វែយើងអាព្រោះហ្នឹងទៅអួតអត់ឆាន់បាយ6ឆ្នាំអីណានេះមិនដឹងស៊ីអីវិញហ្នឹងហឹមដល់ពេល ចុះមកមានអីបាតដីផងធ្លាក់លើមានតុកតុកតុកតុកតុកបាតទៅអ្នកស្រុកផ្ទះដៃសើចយោកុហកឯងផងរត់បាត់ហ្នឹងហើយអញ្ចឹងតបសំណួរថាក្រន់តែសង្ស័យលើបុគ្គលខ្លះដើម្បីស្វែងរកការពិតវាមិនមែនសិតតែរឿងអាក្រក់ទេហ្នឹងហើយទុយទៅវិញអាការជឿងប់ទៅវិញទេដែលជារឿងមានកំហុសតែយើងអត់ចេះគិតអត់ចេះពិចារណាហ្នឹងហើយ តែជឿលើបុគ្គលណាសុបហើយក្បាល យើងប្រើការលេងកើតហើយហ្នឹងតណាតនឹងតណាតណាខុសក៏មិនដឹងអាត្រូវក៏មិនដឹងត្រូវរហូតហ្នឹងចឹងអណាអរគុណច្រើនលោកចាស់គ្រូសំណួរជាបន្តនេះសំណួរនេះមិនដែលជួបតែជួបមួយនេះឈ្មោះសំសារៈក៏ថ្វាយគុណលោកចាស់គ្រូថ្វាយគុំទាំង3អង្គហ្នឹងឯងគាត់ថាគាត់នៅកំឡោះហើយដេកជាមួយប្រពន្ធគេគេព្រមដែរ ដោយសារប្តីគេមានស្រី ហើយគាត់ថា មានកូនជាមួយខ្ញុំកណា2ខែហើយយកកូនចេញមកពីកណានៅក្មេង17ឆ្នាំអត់ដឹងតើបាបឬទេឆ្លើយមួយម៉ាត់ថាបាបមិនពាក់ព័ន្ធដឹងឬមិនដឹងទេដូចភ្លើង បាបដូចភ្លើងអញ្ចឹងភ្លើងមិនអាចអនុគ្រោះកូនងាឬក៏មនុស្សចាស់ទេអញ្ចឹងណា បើសិនជាយើង សួរថាក្មេងធ្វើមិនមិនដឹងវាមិនបាបទេអាហ្នឹងយើងលើកឧទាហរណ៍នឹងដែកក្តៅឬក៏ភ្លើងចោះថាភ្លើងក៏មិនលាក់ក្មេងអីព្រោះក្មេងវាមិនដឹងហ្នឹងហើយខ្លាយតែប៉ុណ្្នឹង ទេប៉ុន្តែកុំភ័យអីដំណើរតទៅទៀតនឹងកែខ្លួនឲ្យបានល្អទៅស្អីតាហួសហើយគឺថា never come back ហ្នឹងបើដឹងខុសចេះកែថ្ងៃក្រោយត្រូវចេះថែរក្សាខ្លួនស្រឡាញ់កូនប្រពន្ធឲ្យបានល្អតទៅមុខទៀតរឿងទៅ រួចហើយគឺរួចហើយគណៈសូមអរគុណលោកចាស់គ្រូឲ្យញោមឈ្មោះសុភាគាត់ថ្លែងគុំលោកចាស់គ្រូឲ្យសូមសួរថាគាត់មានអ្នកលក់ដូរក្នុងវត្តហើយយក អង្រឹងទៅចងនឹងដើមពោធិព្រឹក សម្រាប់ដេកលេងតើមានទោសដែរឬទេគណៈអឺវាតើគិតថាតើគាត់គិតដល់ចិត្តអីទៅទៀតជាងការក៏វាអត់ដឹង នឹងអត់ដឹងស្មានអាពោអីធម្មតាពោមិនចេះប្រកាន់អីទេតែបើយើងគិតថាពោនឹងគេគោរពគេអីមកអញខ្លាចអញអញចងដេកទៅមើលវាគ្មានបាបចោយអាហ្នឹងប្រមាថណាហ្នឹងវានៅលើផ្លូវចិត្តរបស់គាត់គណៈសូមអរគុណលោកចាស់គ្រូខ្ញុំគាត់ឈ្មោះសុភីគាត់សូមថ្លែងគុំលោកចាស់គ្រូហើយគាត់ប្រកេសំណួរលោកចាស់គ្រូជួយបញ្យល់ពាក្យថាបនទាំងឡាយគួរធ្វើទានទាំងឡាយគួរឲ្យ ហើយបនសម្រេចបានហ្នឹង ដោយហេតុប៉ុន្មានយ៉ាងអ្វីខ្លះណាគុំជាប់មួយពាក្យច្រើនពេកអឺយល់តាអត្តន័យថាបនមានន័យថាម៉េចទៅ ឆាប់ជាប់ចង់ធ្វើអីធ្វើទៅធ្វើអីក៏កើតបនដែរអ្វីត្បិតថាហេតុដែល ជាបញ្ញកិរិយាវត្ថុវាមាន10វាមានទៀនដែលគួរឲ្យ នឹងមួយក្នុងបណ្ដាប៉ុនហ្នឹងណា មានសិលក៏ប៉ុនអបជាយណៈការគោរពគ្នាហ្នឹងក៏ប៉ុនស្ដាប់ធម៌ក៏ប៉ុនគួរចិត្តល្អហើយបានយើងស្ដាប់ហើយបញ្យលគេដល់ចិត្តល្អហ្នឹងក៏ប៉ុនចែកសេចក្តីល្អឲ្យគេជ្រះថ្លាក៏ប៉ុនជ្រះថ្លាត្រេកអរនឹងអំពើល្អរបស់គេក៏ប៉ុនណា ការតម្រង់ទិដ្ឋិឲ្យត្រង់ត្រូវតាមសភាវៈធម៌តាមសេចក្តីពិតក៏ប៉ុនដែរដេកស្ងៀមហ្នឹងប៉ុនដែរនៅខណៈពេលដែលយល់ត្រូវមានសមាទិដ្ឋិហ្នឹងប៉ុនដែរអាដេកស្ងៀមហ្នឹងមានវិឆាទិដ្ឋិជឿនេះជឿនៅតែប្រទេសតប្រាហ្នឹងបាបដែរវាចិត្តហ្នឹងវាសៅមកវាលែងស្រឡះប៉ុន្តែសរុបមកនៅពេលដែលយល់ថាស្អីជាប៉ុនពិតប្រកបហើយមែនតើទៅអ្នកធ្វើប៉ុនមែនតើហ្នឹងណា មិនបាច់និយាយថាប៉ុនផងប៉ុន្តែចិត្តប៉ុនវាកើតនៅពេលណាដែលអត់តន់មានពពុត ត្រាស់សួរតែគេចេះធ្វើប៉ុនអត់ចេះចេះតាគេជួយគ្នាគេសង្គ្រោះគ្នាអាចិត្តនឹងប៉ុនកើតឡើងហើយប៉ុន្តែគេគ្រាន់តែមិនចេះហៅថាអានឹងប៉ុនពូពាក្យថាប៉ុនហ្នឹងគ្រាន់តែពាក្យហៅក្រៅតាប្រសិទ្ធភាពពិតគឺចិត្តល្អហ្នឹងឯងចិត្តមេត្តា ចិត្តករុណាចិត្តល្អនឹងឯងតែជាតួបនប៉ុណ្ណឹងណា មុននឹងគេមិនចេះហៅ ហ្នឹងហើយមិនទល់ប្រពុតត្រាស់ថានេះប៉ុននឹងចេញចេះបានគេចេះធ្វើប៉ុនមិនមែនទេមែនទេប៉ុននឹងវាមានអញ្ចឹងនៅក្នុងជនជាតិទាំងអស់អ្នកកាន់សាសនាអ្នកមិនកាន់សាសនាយេស៊ូឬក៏មិនយេស៊ូអ៊ីស្លាមអីក៏ដោយចិត្តប៉ុនមានបើគេនៅមួយគ្នាបានហ្នឹងបើអត់មានចិត្តប៉ុនលើសកាប់គ្នាងាប់អស់ហើយមេត្តាករុណាព្រំវិហារហ្នឹងគ្មានមាន តែនៅក្នុងពុទ្ធសាសនាណាទេណាក៏មានដែរក្នុងឪពុកម្ដាយណាក៏មានដែរជាតិអីក៏មានដែរព្រោះធัวគ្មានជនជាតិទេជាសកល ជាជាជាធัวសកលប៉ុន្តែខណៈចែកតែប៉ុណ្ណេះទេបើ ធ្វើដោយការយល់ដឹងប៉ុណ្្នឹងថាប៉ុនមានបញ្ញាណាធ្វើដោយយល់ថាអ្នកធ្វើអញ្ចេះវាបានសេចក្តីចម្រើនបានធ្វើនឹងអាហ្នឹងអាហ្នឹងថាប៉ុនប្រកបដោយបញ្ញាហ្នឹងពាក្យថាទៀតប៉ុន្តែអ្នកខ្លះអត់ចេះថាទេប៉ុនប្រកបដោយបញ្ញាក៏មិនដែលចេះថាប៉ុន្តែគាត់ចេះគិតហ្នឹងឥឡូវឃើញមនុស្សឧទាហរណ៍ថា ទីពេទ្យជប៉ុនមួយចឹងណានិយាយទៀតថានិយាយដូចជាប់ចិត្តមួយគាត់ហ្នឹងមិនហ្នឹងហើយគាត់ founder 24ឆ្នាំមុនដែលគាត់មកស្រុកខ្មែរឃើញឃើញអឺកុមារម្នាក់ដែលឪពុកម្ដាយយកទៅឲ្យព្យាបាលនៅមន្ទីរពេទ្យខេត្តហ្នឹងអត់បានព្យាបាលគេត្រូវទារលុយមុនណាអញ្ចឹងអត់បានយកចូលសង្គ្រោះក្មេងនោះក៏ស្លាប់ទៅគាត់ថាមនុស្សទាំងឡាយមានសិទ្ធិព្យាបាលមានសិទ្ធិរស់ឃើញ កំណត់នឹងកើតការភ្លាមគាត់មានពិចារណាថាអានឹងប៉ុនហើយអត់ប៉ុនអត់អត់ទេប៉ុន្តែអាខណៈគិតហ្នឹងអាតួគិតថាមនុស្សទាំងឡាយក្មេងទាំងឡាយហ្នឹងក្មេងកម្ពុជាទាំងអស់ហ្នឹងគួរតែបានសិទ្ធចូលព្យាបាលគាត់ឃើញគាត់ឃើញដូចកូនគាត់យ៉ាងគាត់ខ្លោចចិត្តថាដូចកូនគាត់បើសិនជាកូនអញអត់បានព្យាបាលចឹងអញមិនដឹងធ្វើយ៉ាងម៉េចចិត្តហ្នឹងចិត្តករុណាឃើញទេចិត្តបុណ្យ ដោយការពិចារណាត្រឹមត្រូវអញ្ចឹងហៅថាបុណ្យប្រកបដោយបញ្ញាប៉ិនសួរថាទៅសួរគាត់ដែលចេះញាណវបយុទ្ធតាំងញាណសម្បយុទ្ធតាំងណូប៉ិនធាតនឹងមានទេមានប៉ិនពពុទ្ធដល់ត្រាស់ដឹងបងអ្នកអត្ថភាពបែបហ្នឹងហៅថាបុណ្យប្រកបដោយបញ្ញាគាត់ដាក់ឈ្មោះថាវាមានស្រាប់វាមានស្រាប់អហើយរហូតដល់គាត់បង្កើតប្រហែលថ្ងៃមុនហ្នឹងធ្វើគម្រប់ខួប20ឆ្នាំហើយព្យាបាលបានក្មេង2លានកន្លះជាងហ្នឹង ហើយបុគ្គលិកពេទ្យទាំងអស់នឹងគាត់បញ្យល់ថាសូមឲ្យទុកអ្នកជំងឺក្មេងៗទាំងអស់នឹងឲ្យដូចជាកូនខ្លួនឯងបើគាត់ទៅយ៉ាធัวពពុទ្ធនេះគាត់នឹងយកទៅប្រើឯងនឹងយកទៅសូត្រគេករណីយមេតសូត្រមិនថាចឹងអីមេតញ្ញសម្បលោកាស្មឹងមានសម្ភាវយេអបរមាណងមេតញ្ញអីឧទ្ធាំងអធោចតរិយញ្ញចអសម្ភាធាំងអវេរាំងអសបតតាំងមុននឹងបន្តិចឯង មេតាយថានិយ៉ាងពតាំងអេអេអាយុសានឹងអេកពតមរៈខេបុគ្គលគួរចម្រើនមេត្តាធម៌ចំពោះសត្វទាំងអស់ហ្នឹងឲ្យដូចម្ដាយមានកូនតែមួយស្រឡាញ់កូនយ៉ាងម៉េចត្រូវបណ្ដោះចិត្តមេត្តាចំពោះសត្វហ្នឹងឲ្យដូចម្ដាយមានកូនតែមួយចឹងអ៊ីណែពួកលោកចេះតែសោតទេណែសោតយោលុយសោតយោលុយមិនចង់ថាទេ អង្គខ្លះលោកមិនចង់បានចឹងទេណាស្មាទោសមិនចឹងទេគណៈភាកច្រើនគឺថាយើងសូត្រអត់យល់តែគាត់នេះអត់ដែលចេះធัวនឹងពាក្យនឹងក៏ប៉ុន្តែគាត់បានធ្វើរឿងនឹងឃើញទេអញ្ចឹងបានព្រះអង្គថាបុគ្គលមានច្រើនណាស់បុគ្គលដូចផ្គរមានភ្លៀងក៏មាន ភ្លៀងអត់ផ្គរក៏មាន ភ្លៀងផងផ្គរផងក៏មានអត់ទាំងភ្លៀងអត់ទាំងផ្គរក៏មានដែរ ឃើញទេគាត់នោះអត់ភ្លៀងទេផ្គរយកអត់អត់ផ្គរភ្លៀងយកតែមកអញ្ចឹងពាក្យថាបុណ្យប្រកបបញ្ញាចម្រើន មេត្តាគាត់មិនចេះនិយាយតែ អសកម្មភាពគាត់ធ្វើអញ្ចឹងតែមកអានឹងដូចភ្លៀងមកអត់មានផ្គរអីបន្តិចបុគ្គលខ្លះទៀតបានតែផ្គរទេអត់ភ្លៀងបានតែមកអត់ហ្នឹងចេះចុះមេត្តាធម៌មេត្តាធម៌ណាប៉ះបន្តិចមិនបានទេបច្ចេះបច្ចេះមក និយាយគេឲ្យមេតាធ្វើមេតាធ្វើបានតិចឆេះបានតិចឆេះឃើញវាអត់អត់ make sense ទេវាអត់ fit ណាវាអត់ទំនងនឹងការដែលខ្លួនឯងនិយាយហ្នឹងឯងហើយបុគ្គលខ្លះទៀតដែលព្រះអង្គថាថាភ្លៀងផងផ្គរផងមានន័យថាយល់ពីអ្វីដែលខ្លួនឯងចេះនិយាយអាពាក្យហ្នឹងទៀតហៅស្អីអាហ្នឹងអីអីប៉ុន្តែគាត់ចេះនិយាយរបស់គាត់គាត់និយាយផងបើយើងនិយាយពាក្យធัวគាត់ដូចភ្លៀងអត់ផ្គរក៏ប៉ុន្តែបើនិយាយពីសកម្មភាពរបស់គាត់គាត់និយាយផងធ្វើផង ហ្នឹងគាត់បញ្យលគេឲ្យធ្វើហើយខ្លួនគាត់ក៏ធ្វើដែរហើយបុគ្គលបែបណាដែលថាអត់ទាំងភ្លៀងអត់ទាំងគួរអាមាត់ក្រាបគេក៏មាត់អាធ្វើក៏អត់ធ្វើហ្នឹងអញ្ចឹងអន់លេខ1អាហ្នឹងនិយាយប្រាប់គេឲ្យល្អក៏អត់ចេះអាខ្លួនឯងក៏ធ្វើអាក្រក់ទៅទៀតអាហ្នឹងអត់គួរអត់ភ្លៀងហើយមនុស្សអាចនិយាយប្រាប់គេបាននឹងគ្រាន់បើបន្តិចខ្លួនឯងធ្វើមិនបានមិនក៏បានគេយល់ដែរហ្នឹងខ្លួនឯងអត់ធ្វើទេហ្នឹងអាហ្នឹងបើប្រៀបធៀបមនុស្សនៅស្ងៀមឲ្យធ្វើអាក្រក់ គាត់បើជើងតិចហ្នឹងហើយមិនមានសំណួរច្រើនហ្នឹងហើយអញ្ចឹងប៉ុនបាច់យល់ថាត្រូវធ្វើអីខ្លះត្រូវធ្វើអីខ្លះអាហ្នឹងមួយញញ៉ែឲ្យតែយល់ថាប៉ុននៃវាត្រង់គឺកំចាត់ចិត្តអាក្រក់របស់យើងទៅបានណាណាហើយនៅពេលដែលផ្ដាល់ផ្ដល់ប្រយោជន៍ឲ្យគេនឹងប៉ុនចេះថាប៉ុណ្្នឹងក៏បានណាបាច់ទៅហួរអានសងណានៃ អាត្មាឃើញស្រុកខ្មែរយើងងាយឃើញនរណាធ្វើបន់វិញនិយាយពីការបរិច្ចាគការសង្គ្រោះដូចមិនតាន់ឃើញនរណាក្រៃលែងជាង តា Richner ហ្នឹងឬក៏ពេទ្យប្រធានពេទ្យគួរហ្នឹងពេទ្យជប៉ុនហ្នឹងហើយគេសោះហ្នឹងងាយណាជនជាតិគេសោះហ្នឹងឃើញឃើញវាអត់រើសជាតិទេករណាមេត្តាធនបើរើសជាតិសាសអីទេ នឹងមានអ្នកដតីល្អល្អច្រើនទៀតដែរមិនតែអញ្ចឹងប៉ុន្តែយើងអ្នកមើលឃើញឃើញអញ្ចឹងហើយអញ្ចឹងបានណាមើលព័ត៌មានហ្នឹងហើយដឹងមកហ្នឹងគាត់ក៏ចាស់ដែរហើយប្រយ័ត្នអាល្អដែលគេបានបង្កើត20ឆ្នាំហើយឲ្យខ្មែរយើងបានរស់មកកកោកហើយហ្នឹងតែគាត់ធ្វើឡើងកាត់គាត់ទៅវិញទៅវាដួលទៅវិញហ្នឹងវាគួរឲ្យស្ដាយហ៎ចឹងទាំងមន្ទីរពេទ្យគន្ធបុផាក្តីមន្ទីរពេទ្យកមាអង្គរនឹងក្តី អឺវាគួរទៅដល់ពេលខ្មែរយើងមានស្មារតីជួយគ្នាបរិច្ចាគជួយគ្នាហើយតាមរបាយការណ៍មើលទៅមន្ទីរពេទ្យអង្គរហ្នឹងខ្មែរយើងក្នុងស្រុកជួយបានតែ4 5%ឯងឥឡូវហ្នឹងក្រៅពីហ្នឹង គឺគេតំណែងតំណងនៅបរទេសមកទាំងអស់ចឹងមិនប៉ុន្តែបើយើងគិតមើលអ្នកមានធនធានស្រុកខ្មែរយើងមិនតិចទេ ច្រើនតាសុំឲ្យ អឺคล้ายជាមនុស្សទេវតាចេះជួយគ្នាយើងប្រោះគ្នាយើងបរិច្ចាគអញ្ចឹងអញ្ចឹងឲ្យល្អណាសរសើរអំពើល្អដែលគួរធ្វើហ្នឹងអោយគិតថាវាអស់ពីគាត់ទៅឥឡូវមន្ទីរពេទ្យវាមានស្រាប់ហើយយើងគ្រាន់តែរក្សា system ហ្នឹងជួយគ្នាយើងតាហ្នឹងហើយ